Thank you. ដោយស្មោះត្រង់ក្នុងផ្លូវសុខសាមានតែព្រះធម៌ដែលជួយយើងបានស្ងប់សុខក្នុងប្រាណបើអស់ពី

go, go, go, go. ស្លេកស្លាំងផ្ទុកដោយជំងឺទួងបីផ្លែឈើ song ព្រះធម៌ដែលជួយយើងបានស្ងប់សុខក្នុងប្រាណ